សួស្តីអ្នកនរគ្នាត្រឡប់មកវិញនៅកម្មវីដេអូរបស់ខ្ញុំអឺវីដេអូហ្នឹងគឺចង់និយាយអំពីពីពិធីបន់ជប៉ុនគឺពិធីបន់គីសូណាដែលប្រារព្ធឡើងនៅ ក្នុងអឺ CJCC នៅ IFL យើងហ្នឹងហើយដែលជាសកលវិទ្យាល័យមួយហើយកម្មវិធីហ្នឹងនឹងប្រារព្ធឡើងនៅក្នុងថ្ងៃទី21 22និង23ដែលចំនឹងថ្ងៃសុក្រសៅរ៍អាទិត្យប៉ុន្តែខ្ញុំបានដាក់ Valentia ប៉ុន្តែមិន volunteer 3ថ្ងៃទេគឺខ្ញុំ volunteer តែ2ថ្ងៃគឺថ្ងៃសៅរ៍អាទិត្យហើយចំពោះថ្ងៃហ្នឹងដែរគឺខ្ញុំអត់ volunteer អញ្ចឹងខ្ញុំ volunteer ថ្ងៃសៅរ៍អាទិត្យត្រូវជាថ្ងៃ22 23អញ្ចឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលថាតើនៅខាងក្នុងធីបនគីសណាហ្នឹងមានអីគេខ្លះហើយគេធ្វើកម្មវិធីគេខ្លះហើយសុបាយមិនអញ្ចឹងកុំភ្លេចរងចាំមើលកម្មវីដេអូហ្នឹងទាំងអស់គ្នាអូខេបាយបាយ ចឹងខ្ញុំ ready ចំពោះកម្មវិធីកេសនាហើយព្រោះខ្ញុំ prepare ហើយអញ្ចឹងចាំជួបគ្នានៅក្នុងកម្មវិធីទាំងអស់គ្នាអូខេបាយបាយ ありがとうございます。こんにちは。 តវិភាយគួយចាំគេ មួយចំនួនឬក៏សឹងនឹងថា60ទៅ70%ដែលខ្ញុំអត់បានថតចូល vlog មកដោយសារតែខ្ញុំជាប់ volunteer អញ្ចឹងបើសិនជាអ្នកខ្លះគាត់ដឹងហើយថាអ្នក volunteer គឺរវល់រវល់ខ្លាំងមែនតើរវល់ក្នុងការចាត់ចែងអឺការងារអីផ្សេងផ្សេងក៏ដូចជាខ្ញុំត្រូវនៅទ្វារខាងមុខអញ្ចឹងខ្ញុំត្រូវចែកខិត្តប័ណ្ណ ទៅឲ្យអ្នកចូលរួម ដោយនៅក្នុងខិត្តប័ណ្ណហ្នឹងវាមាន schedule ជាច្រើនអញ្ចឹងខ្ញុំត្រូវណែនាំត្រូវអីប្រាប់តុបក៏ដូចជាប្រាប់គាត់ឲ្យប្រយ័ត្នប្រយែងនៅ ការបាត់បង់នៅសម្ភារៈផ្ទាល់ខ្លួនរបស់គាត់ឬក៏បាត់បង់នៅសម្ភារៈដែលមានតម្លៃរបស់ពួកគាត់អញ្ចឹងទៅខ្ញុំអត់សូវមានពេលក្នុងការថត vlog អឺប៉ុន្តែគ្រាន់តែវីដេអូរបស់វីដេអូមួយហ្នឹងខ្ញុំគ្រាន់តែចង់ថតរាល់សកម្មភាពខ្លះៗ នៃកម្មវិធី Kizona ហ្នឹងទៅចែកជូនអ្នកទាំងអស់គ្នាឲ្យបានស្វែងយល់ពីពិធីបន់ហ្នឹងអឺឲ្យកាន់តែច្រើនហើយខ្ញុំសង្កត់ថានៅ ក្នុងឆ្នាំក្រោយៗទៀតខ្ញុំនឹងអាចចូលរួម volunteer ហើយអឺសង្ឃឹមថាអ្នកទាំងអស់គ្នាក៏គ្រប់គ្រងនៅវីដេអូអញ្ចឹងអញ្ចឹងដែលខ្ញុំបានធ្វើជាលក្ខណៈ vlog អញ្ចឹងខ្ញុំសង្ឃឹមថាអឺ នៅឆ្នាំក្រោយៗទៀតក៏ដូចជាមិនថាសម្រាប់តកាវិធីគីសូណាអឺខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមើល vlog របស់ខ្ញុំឲ្យបានច្រើនហើយកុំភ្លេចចុច like subscribe ហើយ share ផងអឺហើយម្យ៉ាងវិញទៀតខ្ញុំនឹងព្យាយាមថត vlog ពីកម្មវិធីអីផ្សេងផ្សេងឬក៏ជាដំណើរកំសាន្តឬក៏ជាអឺ daily life របស់ខ្ញុំឬក៏ជា rounding របស់ខ្ញុំឬក៏ជា tip អ្វីដែលខ្ញុំអាច share ទៅកាន់អ្នកទាំងអស់គ្នាបានខ្ញុំនឹងព្យាយាមថតជា vlog ទៅឲ្យអ្នកទាំងអស់គ្នាមើលហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូមួយហ្នឹងហើយនឹងគ្រប់គ្រងក៏ដូចជាបើមានអី recommend សូមចុចនៅខាងក្រោមដើម្បីជាការ comment លើកទឹកចិត្តខ្ញុំ ឲ្យបន្តធ្វើវីដេអូលក្ខណៈ vlog ហ្នឹងទៀតអូខេជាចុងក្រោយអត់មានអីអឺច្រើនដែរគឺមានតែសូមអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយហ្នឹងហើយកុំភ្លេចចុច like subscribe ហើយ share វីដេអូមួយហ្នឹងផងអូខេអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ